Thank you. ជាហាងរបស់ប៉ាយើងម៉ាវ៉ាវរងសាធំហ៎អញ្ចឹងសេលីនហាងនេះហ៎ហើយចង់ចេញចូលស្មានណាក៏បានដែរឬនៅពិតមែនណនេះតាអញ្ចឹងផងហ៎ប៉ុន្តែយើងគិតថាឯងអាចនឹងមិនអាចចេញចូលហាងនេះបានដែរងាយ ច្រើនជាងនេះនេះយល់ថាមេតាធ្លាប់ជាមិត្តភក្តិរបស់យើងណាកុំអង្គរឿងច្រើនជាងនេះអីយើងសុំណាកុំឲ្យមានរឿងធំមេតាអាយយើងមកយាយឲ្យគ្នាសុំតោណាឲ្យគ្នាសុំតោចំនួននេះសាផងនេះសាបាននេះណាសុំតោមិនត្រូវស្អី

ទឹកនេះយើងຕົកមកឲ្យសេលីនអញ្ចឹងយើងលើកលែងទោសឲ្យ ប៉ុន្តែលើកក្រោយមិនប្រកាសទេណាពូម៉ាលីសា តាមយកបែបគ្រប់យ៉ាងពីឯងយកមកធ្វើជើងរបស់យើងតោះតែមែនយកសាប់ឯងទៅនេះស្រាវបែបមានសមត្ថភាពហើយយកទៅនេះនេះស្រាវ អាប់មួយណាប្រយ័ត្នប្រយែងខ្ញុំជប់ទៅទុកទឹកអត់ទេអត់មកទៅច្បាស់អ៊ំចង់ហឹកទៀតទុនដល់ថ្នាក់ហ្នឹងហើយលើថាអត់សពឹកទៀតចាំអ៊ំដើរមើលមើលដើរកូនទៀតខ្ញុំក៏បានណាប្រាប់ស្ដាប់អ៊ំអត់ដល់ស្រាប់មកមកជូនទៅទុកទឹកអូអូសំតោសំតោអ្នកនាង ធ្វើមកបាទខ្ញុំរើសជូនអ្នកនាងណាណែខ្ញុំថាអ្នកនាងដូចជាជ្រុលបន្តិចណាជ្រុលតែតិចទេអញ្ចឹងចាំយើងធ្វើឲ្យជ្រុលខ្លាំងជាងនឹងអញ្ចឹងយើងខ្លាំងតិចណាមកដៃ ប៉ុណ្ណឹងខ្លាំងនៅប្រាប់មកចាំយើងធ្វើឲ្យសំចិត្តដូចអ្នករត់តុកដូចឯងនេះណែហើយជាស្អីគេបានហ៊ានមកចាប់ដៃយើងហ្នឹងណែយ៉ាងម៉េចហ្នឹងចង់គិតធ្វើបាបមនុស្សចាស់តែស្វឹងអញ្ចឹងហ៎ណែខ្ញុំនឹងថាខ្ញុំក៏ប៉ុន្តែឈឺចាប់វេទនាខ្ញុំនឹងថាខ្ញុំកំពុង ភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែអានេះត្រាយចែកមានសរុបរបស់អត់ប្រាប់ដល់ឡើងព័ត៌មានបន្ថែមសូមទំនាក់ទំនងបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកា លើសពីភេសជ្ជៈបើកម្លាំងស្មានជីវិតរស់រវើងបង្កើតអនាគតល្អឲ្យកម្ពុជា Follow my load លូតដែលខ្ញុំចូលចិត្តបំផុតនេះត្រៃចែកមានសរុបប្រកបអត់ប្រាប់ដល់ឡើងព័ត៌មានបន្ថែមសូមទំនាក់ទំនងខ្ញុំនឹងថាខ្ញុំក៏ប៉ុន្តែឈឺចាប់វេទនាខ្ញុំនឹងថាខ្ញុំកំពុងរងឯអាជាណាកែបានចង់មកបដៅពួកយើងសម្បត្តិធំនេះហូតទឹកសង ខ្លាំងម្ល៉េះចង់ប្រាប់មួយមនុស្សដូចនេះសា មិនថាគ្មានមិនថាចែអត់តែចង់ធ្វើបាបហ៎វាបានតែទាំងអស់នោះ ចូលរៀនអត់ហ៎តែនិយាយទាំងមិនដឹងពុះទៀតបែបហ្នឹងដល់ងងណាបាទខ្ញុំមិនដឹងថាពួកអ្នកនាងនេះមកពីណាឬក៏កូនចៅដណាទេមើលទៅគ្រប់គ្នាសិតតអ្នករៀនសូត្រដែរគួរតែបន្ថែមម៉ោងសិលធម៌ឲ្យបានច្រើនទៅដើម្បីឲ្យរៀនចេះគោរពអ្នកដទៃផងហើយគិតថាជាស្អីអាស្ដោះទឹកមាត់នឹងហើយចាំនិយាយសារថ្មីវាល្អជាងទឹកមាត់ស៊ីបាយទៅ ឬក៏វានេះឆ្ងាញ់ជាងបែកមាត់ហាអ្នកនាងខ្ញុំគិតថាអ្នកនាងគួរតែត្រឡប់ទៅផ្ទះដើម្បីឲ្យឪពុកម្ដាយម្ដាយចេញម្ដងទៅព្រោះថាសិលធម៌របស់ពួកអ្នកនាងបន្តិចក៏គ្មានដែរណែញ៉ៃឈប់ទៅណាមែនទេណែឯងគិតថាឯងជាស្អីហ៎ឆាប់សុំតនេះស្រាភ្លាមហ៎និយាយបានល្អពូម៉ាមនុស្សនេះហ៎ផាយចង់ស៊ីកណ្ដាប់ដៃខ្លាំងជាងបាយមកទៅអ่ะថាឯងនិយាយចឹងហ៎ គិតថាខ្លួនឯងនឹងជាមនុស្សមានសិលធម៌ខ្លាំងណាស់មែនមើលតែមុខពួកយើងទៅប្រយ័ត្នតើបាន វាជើង4ទៅផ្ទះតាណែពួកនាងទាំងអស់គ្នារួម គ្នាមកគម្រាមខ្ញុំបែបហ្នឹងចង់តាំងខ្លួនឯងជាអ្នកលេងយូកូមែនទេទុកមកឆ្កែរបស់ឯងទៅកុំចេះតែដើរខំគេពេកវ៉េហើយហើយហ្នឹងណាគួរតែទៅលៀងខួរក្បាលឯងចេញឲ្យល្អជាងហ្នឹងទៅណាអើខ្ញុំសុំទោសផងណាលោកអត់អីទេលីសាបានហើយណា សុំទោសវាធ្វើអីវាគ្មានតម្លៃស្អីឲ្យសុំទោសទេបានហើយនីសាណែខ្ញុំគិតថានាងរៀមប្រាពាក្យសម្ដីនិងចរិតឲ្យល្អជាងនឹងទៅគុំមកជន់មិនទៀតតម្លៃខ្លួនឯងស្មារតីបែបហ្នឹងហើយមិនអីជួយចាប់បែហ៊ានហួសនៅឲ្យបានល្អជាងនឹងទៅព្រោះយើងគ្មានពេលដើម្បីទៅឆ្លោះគ្នាជាមួយមនុស្សអបប្រយោជន៍ដូចជាហៃនឹងទេព្រោះយើងមិនខ្វល់ណែណែមក ចេះឈ្នះអរខ្ញុំសុំទោសជំនួសនេសាផងណា ហើយកុំប្រកាន់នឹងនេសាអីណាមិនបាច់សុំទោសខ្ញុំទេអ្នកនាងបានធ្វើខុសទេ អ្នកដែល គេធ្វើខុសគេនៅឈោធ្វើបង្ងើយគ្មានដឹងថាខ្លួនឯងធ្វើខុសទេ ចឹងណាគ្រាន់តែប៉ុណ្្នឹងសោះយើងអាចឲ្យបានតាធ្វើការឲ្យល្អទៅណាសង្ឃឹមថាហើយនឹងមានក្តីសុខជាមួយលុយដល់ថោកទៀតមួយនេះមានគេខ្មាស់ ឲ្យខ្ញុំសុំទៅចំនួននីសាផងណាសុំលោកកុំប្រកាន់នឹងនីសាអីអត់ទេខ្ញុំមិនទទួលយកលុយនេះទេអ្នកនាងយកទុកវិញទៅអ្នកនាងគឺជាមនុស្សល្អណាស់ហេតុអីបានជាទៅរាប់អានមិត្តភក្តិបែបនឹងទៅវិញខ្ញុំពិតជាមិនយល់ទេនីសាមិនមែនជាមនុស្សអាក្រក់ទេគេគឺជាមនុស្សល្អល្អណាស់ដល់ថ្នាក់ខ្ញុំមិនអាចរស់ខ្វះនីសាបានទេលោកដឹងទេលុយនេះបើសិនជាលោកអត់យកខ្ញុំយកឲ្យនីសាវិញណាខ្ញុំសុំទោសហើយក៏អរគុណណាស់ដែរបានមិនអីទេអ្នកនាង ហើយនេះនាងនិយាយថាមិត្តរបស់នាងល្អអញ្ចឹងហ៎ហើយខ្ញុំមិនយល់ទេ ថានាងនោះជាមនុស្សបែបណាទៅស្រីម្នាក់នោះវាល្អត្រង់ណាទៅគឺអាក្រក់ខ្លាំងណាស់យើងលំនឹងមកអ៊ំចាំខ្ញុំជូនទៅទឹកទឹក យូរណាតាមមកដល់ហើយអូមកនោះមកហើយតាយើងនឹងសប្បាយចិត្តបើសិនជាយើងមានមិត្តភក្តិដែលយល់ចិត្តម្នាក់ ហើយបើសិនជាសេលីនឈប់ទៅប្រើពាក្យថាសុំទោសជាមួយនឹងនាមមេតានោះទៀតណាគឺកាន់តែល្អហើយមួយទៀតឈប់ប្រើសម្ដីថាស្អីនាងមេតានឹងគឺជាមិត្តភក្តិយើងពួកអីយើងមិនបានសប្បាយចិត្តឲ្យវាធ្វើជាមិត្តភក្តិយើងទេបើបែបនេះឲ្យគ្នាសុំទោសផងណានេះតាទៀតដែរប្រាប់ម៉ានដងឯងថាឈប់ឲ្យនិយាយពាក្យថាសុំទោសនឹងយើងមិនមែនខឹងជាមួយសាលីនឯងទេ ប៉ុន្តែយើងអត់ចង់ឲ្យសេលីនឯងធ្វើរឿងចឹងទៀតប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏សេលីននៅតែជាមិត្តភក្តិជិតស្និទ្ធរបស់យើងដែរណានេះគ្នាជាមិត្តភក្តិរបស់ឯងដែរអ្ហ៎ហេតុអីបានត្រូវសួរចឹងណាពីអ្នកយើង គឺជា best friend នឹងគ្នា គឺបានន័យថាជាមិត្តភក្តិជិតស្និទ្ធនោះអី ណែណែដល់ហើយដែលមានមិត្តភ័ក្តិចិត្តស្និទ្ធដូចជានីសាស្អាតក៏ស្អាតហើយឈោក្លីបឡយជឿអអអត្រូវហើយយើងសរសើរខ្លាំងទាំងហ៊ានបកកែសម្រាប់ក៏បាន ហើយថែមនឹងចិត្តល្អទៀតចឹងតើបាននីសាឆ្លាញ់ឯងខុសមែនអឺចឹងយើងអាចសុំឯងធ្វើជាមិត្ត ម្នាក់ផងបាទនេះនឹងថាខ្ញុំក៏ប៉ុន្តែឈឺចាប់វេទនាខ្ញុំនឹងថាខ្ញុំកំពុងរងឯភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែអានេះត្រាយចែកមានសរុបរបស់អត់ប្រាប់ដល់ឡើងព័ត៌មានបន្ថែមសូមទំនាក់ទំនងបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំងស្មានជីវិតរស់រវើង បង្កើតអនាគតល្អឲ្យកម្ពុជា Follow Valut Follow Valut ដែលខ្ញុំចូលចិត្តបំផុតនេះត្រៃចែកមានសរុបរបស់អត់ប្រាប់ដល់ឡើងព័ត៌មានបន្ថែមសូមទំនាក់ទំនងខ្ញុំនឹងថាខ្ញុំកំពុងតែឈឺចាប់វេទនាខ្ញុំនឹងថាខ្ញុំកំពុង ឲ្យខ្ញុំសុំធ្វើ ជាមិត្តម្នាក់ផងបានទេណាចំណែកខ្ញុំណានឹងធ្វើឲ្យញីសាមកស្រឡាញ់ខ្ញុំឲ្យបានពួកឯងចាំមើលចោះកុំដេកសម័យពេកខ្លួនឯងមានអីល្អឲ្យគេមកស្រឡាញ់ហ្នឹងណាចាំមើលគ្នានឹងធ្វើឲ្យពួកឯងមើលចាំមើលណាសេលីនចាំតែមើលទៅខ្លាចជាមិត្តភក្តិល្អអ្នកណាក៏ចង់បានដែរតែត្រូវធ្វើចិត្តឲ្យត្រជាក់ព្យាយាមទប់អារម្មណ៍ខ្លួនឯង ពេលនោះឯងនឹងដឹងឯងថាតើធ្វើយ៉ាងម៉េចមិនមែនមកពីគ្នាល្អទេប៉ុន្តែមកពីនីសា គឺជាមនុស្សល្អតើខ្ញុំស្រឡាញ់ហើយចូលចិត្តនីសា ពួកឯងក៏អញ្ចឹងដែរណាអឺតែយើងគិតថារឿងទាំងអស់ហ្នឹងប្រហែលជាយើងធ្វើមិនបានទេមែនហើយខ្ញុំជាមនុស្សម្នាក់ដែលអត់ចេះអត់ធ្មត់ទេតែប៉ះខ្ញុំខ្ញុំនឹងឲ្យលែងទៅវិញណានេះហ่ะខ្ញុំមានអារម្មណ៍ថាកាន់តែស្រឡាញ់សលីនខ្លាំងហ៎ស្អាតឆ្លាតហ៊ានប្រកែ ណាគេអត់ចង់រាប់អានថាវត្តភ័ក្រត្រូវអត់អឺយើងលេងម៉ោងណាទៅអ្នកអស់គ្នាអើយយើងទៅសិនណាសេលេនណាហ្នឹងហើយទៅទៅទៅចឹងអូខេសេលេនតែមើលកង់មួយពួកខ្ញុំហ៎ខ្ញុំប៉ាយណាមិនអត់ទៅទៅទៅសុំទោសណាគ្នាប្រហែលជាមិនបានទៅមួយពួកឯងទេអើយពួកយើងណាចង់រាប់អានជាមួយឯងណោះតើឱកាសយើងពួកយើងម្ដងណាអូខេមិនអញ្ចឹងទេ គ្នាពិតជាមានការតើតបានមែនណាចាំពេលក្រោយណាគ្នាទៅមើលមួយពួកឯងណាអូយសតបាត់អីចឹងអូខេឥឡូវចាំលោកក្រោយណាបាយបាយបាយយើងទៅស្នេហ៍ណាបាយបាយតោះបាយអ្ហ៎អេសាអេសា លីសាជប់សិនមើលប៉ាមានការចង់និយាយជាមួយកូនតិចណាខ្ញុំគ្មានពេលណានិយាយជាមួយប៉ាទេខ្ញុំហត់ណាទាំងការសម្រាកលីសាជប់សិនមើលលីសាលីសាជប់សិន យប់ហើយទៅគេងទៅណាចាលោកចាហើយយប់ស្មានហ្នឹងឯងប្រៃមិនទៅធ្វើការងារស្អីឯងហត់ហ្នឹងត្រូវការសម្រាប់តើកូនចង់រៀនឆ្នាំទី1ប្រហែលឆ្នាំទៀតណាកូនកូនដឹងអត់បើគេដឹងនេះតើកូនយកមុខទៅឯណាទៅកូនមិនអាចរៀននៅសាលានឹងរៀនឆ្នាំទី1ជាប់គ្នាអញ្ចឹងទេណាហើយនេះជាឆ្នាំទី4ដែលកូនរៀននៅសាលានេះណា ហើយតឹងតែឆ្នាំទី1 4ឆ្នាំហ្នឹងប៉ែធ្វើចឹងណាញោមប៉ែធ្វើកុំខ្វល់ពេកមើលធ្វើដូចរឿងធំដុំណាស់ចឹងនីសានេះឆ្នាំទី1 4ឆ្នាំហើយកូនមិនគិតបន្តិចទេហីប៉ាប៉ែកុំធ្វើដូចញោមហ្នឹងអ្នកតោមើលគេបង់លុយសាលាគេគ្រប់ខែទេបានខ្ញុំរៀន4ឆ្នាំបង់លុយឲ្យគ្រប់ចឹងហើយនៅរឿងច្រើនទៀតគេមិនមែនយល់មកប៉ែឯងទេគេគ្រាន់ចង់បានលុយប៉ែឯងហ្នឹងទេហើយបើវាហ៊ានដេញក៏ល្អដែរតែវាមិនព្រមដេញណា បាទមិនបាននិយាយចឹងទេកូនកូនកុំនិយាយចឹងមើលបានអត់អាចថាប៉ាសុំកូនរឿងមួយ បានអត់កូនណាកូនចូលរៀនខ្លះទៅណាបាទសុំណាប៉ាប៉ាកុំធ្វើដូចខ្ញុំជាប់ទៅបានអត់ប៉ានិយាយចឹងណាគឺខ្ញុំមានអារម្មណ៍ថាដូចខ្ញុំនឹងអ្នកខុសចឹងប៉ាសឹកស្រាញ់ខ្ញុំមិនមែនទេប៉ាមិនបាននិយាយចឹងទេកូនប៉ាមិនបាននិយាយទេប៉ុន្តែប៉ាគិតចឹងត្រូវទេ ហើយគាត់តែរឿងខ្ញុំរៀនឆ្នាំទី14ឆ្នាំប៉ុណ្ណឹងប្រហែលគិតថាខ្ញុំអត់បានការមែនទេតើប្រហែលមកនិយាយសុំនឹងជាមួយខ្ញុំព្រោះវាធ្វើឲ្យខ្ញុំនឹងមិនស្រួលក្នុងចិត្តហើយបាច់ភ័យទេព្រោះខ្ញុំអត់ចូលចិត្តរៀនទេខ្ញុំប្រាប់ប៉ាឲ្យដឹងណាខ្ញុំមិនមែនល្ងងទេគាត់ខ្ញុំចង់ចូលសាលាឃើញមកគ្រូខ្ញុំធុញវិសាកូននិយាយអញ្ចឹងកើតដែរណាប៉ាមិនបែរចិត្តតែម៉េចហ្នឹងម៉ៃរហូតដល់លុយទៅគុំបាក់ញ៉ៃញ៉ៃជីវិតខ្ញុំបានអត់ ខ្ញុំប្រាប់ហើយថាខ្ញុំធំហើយមិនមែនក្មេងថ្នាក់មកតីទៀតណារឿងស្អីក៏ខ្ញុំដឹងដែរអញ្ចឹងប៉ាមិនបាច់មកលុកដៃជីវិតខ្ញុំទៀតទេចុះការងារប៉ាឯងហ៎ភ្លើងឆេះរោងចក្រនោះដល់ស្រែជីងហើយនៅມັນចេះមកញ៉ៃញ៉ៃរឿងខ្ញុំហ្នឹងថាបើយកពេលមកមើលកំហុសខ្ញុំហ្នឹងតែដល់ស្រែរឿងបញ្ហាការងារប៉ាឯងទៅរឿងប៉ាប៉ាកំពុងតែដោះស្រាយហើយហើយប៉ានិយាយពីកូនណាព្រោះបារម្ភពីកូនខ្លាចកូនរៀនឆ្នាំទី1មួយឆ្នាំទៀតណា ប៉ាប៉ាកំពុងតែបារម្ភពីខ្ញុំឬក៏កំពុងតែដៀលខ្ញុំប៉ាចង់ថាខ្ញុំមែនអត់ប៉ាចង់ស្រឡាញ់ខ្ញុំឯងមែនអត់ប៉ាចង់ឯងតែហមម៉ាក់មែនទេមែនអត់វិសាវិសាកុំធ្វើអញ្ចឹងវិសាជប់ខាងប៉ាទៅណាឲ្យប៉ាសុំទោសណាកូនណា ជប់ខាងប៉ះទៅណាប៉ះសុំទោសណាកុំចឹងអីណាកូនទៅរៀនធម្មតាចុះណាបើរៀនធ្លាក់ប្រហែលឆ្នាំទៀតក៏រៀនទៅមិនអីទេប៉ាអត់បន្ទោសទេណាប៉ាមិនថាអីទេឲ្យប៉ាសុំទោសណាកូនអើយប៉ាឈប់និយាយរឿងហៀននឹងឆ្លាយនឹងទៀតទៅខ្ញុំមិនចង់ស្ដាប់ទេបាទប៉ាដឹងហើយប៉ាជុំនិយាយហើយអញ្ចឹងល្អហើយលោកក្រោយសង្ឃឹមថាប៉ាឈប់និយាយរឿងចឹងមកខ្ញុំទៀតណាបាទប៉ាដឹងប៉ាឈប់ហើយណាហើយ ប៉ាអត់តាណាទេតែប៉ាតែញ៉ាំបាយមុនណា ហើយប៉ាត្រូវបើហើយការងារមួយទៀតណាចាប៉ា ការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងអូការីស្វេតធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែនេះត្រាយចែកមានសរុបរបស់អត់ប្រាប់ដល់ឡើងព័ត៌មានបន្ថែមសូមទំនាក់ទំនងបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើសពីភេសជ្ជៈបើកម្លាំងស្មានជីវិនរស់រវើងបង្កើតអនាគតល្អឲ្យកម្ពុជា Follow my road ដែលខ្ញុំចូលចិត្តបំផុតនេះត្រៃចែកមានសរុបរបស់អត់ប្រាប់ដំឡើងព័ត៌មានបន្ថែមសូមទំនាក់ទំនងខ្ញុំនឹងថាខ្ញុំកំពុងតែឈឺចាប់វេទនា ខ្ញុំនឹងថាខ្ញុំកំពុង ជាមានសំណាងណាស់ដែលមានអ្នកយល់ចិត្តមានសម្រស់ស្រស់ស្អាតប្រហែលនឹងអ្នកនាងដែរខ្ញុំនេះសូមសរសើរអ្នកនាងដោយស្មោះហើយពូកែដារអ្នកបំរើបែបនេះណាសៃលីនមិនជាអ្នកបំរើទេសៃលីនគឺជាមិត្តភក្តិដែលយើងទុកចិត្តបំផុតអូអញ្ចឹងឯងអូយភ្នែកខ្ញុំនេះអន់ណាស់គ្រាន់តែមើលប៉ុណ្ណឹងក៏មិនដឹងដែរ អញ្ចឹងតាបានជាគាត់មានសម្រស់ស្រស់ស្អាតប្រហែលនឹងអ្នកនាងដែរអឺអ្នកនាង អ្នកនាងត្រូវការម៉ាស្សាអីអត់អញ្ជើញឡើងលើក្រែខ្ញុំម៉ាស្សាជូនចាមិនអីទេខ្ញុំអរគុណហើយបាច់គុណបាច់ស្រែអីសាលីនស្ដាប់ហើយឲ្យចាំលើកក្រោយ មុននឹងនិយាយអីឲ្យចេះក្រែងចិត្តអ្នកដតីគេគិតស្អីផងអឺឲ្យឲ្យខ្ញុំសុំតើអ្នកនាងខ្ញុំ ខ្ញុំពិតជាសុំទោសអ្នកទាំងពីរមែននេះសាកុំមកករឿងអីយើងសុំណាលើកក្រោយឲ្យចេះគោរពមិត្តភ័ក្ដិយើងដូចជាគោរពយើងអញ្ចឹងចាខ្ញុំអត់អីទេកុំធ្វើអញ្ចឹងអីណានេះសានេះសាកុំមកលំបាកដោយសារយើងអីណាក៏បានលើកនេះគឺយើងលើកលែងឲ្យប៉ុន្តែគឺដោយសារយើងទុកមុខឲ្យសេលីនទេណា អីទេអោចាខ្ញុំអីទេតែខ្ញុំពិតជាសុំតើអ្នកនាងម្ដងទៀតពិតមែនចាខ្ញុំអត់ប្រកាន់ទេអញ្ចឹងខ្ញុំទៅសិនណាចាសុំអញ្ជើញអ្នកនាង យើងឃើញវាមុនអញ្ចឹងវាបានលើយើងឯងចង់បានខ្លាំងណាស់មែនណាសេលីនណាអញគិតថាអាវនឹងដាក់លើខ្លួនសេលីនឯងអត់សមសោះផ្សេដល់ហើយយ៉ាងឯងចង់បានមែនទេហឹម ញមុនណាព្រួយអាវហ្នឹងវាថោកដូចអ្នកឃើញមុនអញ្ចឹងមែនទេហើយចោះនឹងឯងគិតថានឹងឯងជាស្អីយើងប្រាប់ចោះនេះអាអាវមួយនេះយើងពាក់វារួចហើយឃើញថាវាថោកអត់ស័ក្តិសមជាមួយនឹងខ្លួនយើងស្បីតែបន្តិចដែរប៉ុន្តែមានអ្នកខ្លះវាចង់បានឡើងញាស់ខ្លួនវាអស់ហើយប្រាប់ឲ្យដឹងចោះ យើងទិញអាវទៅម្ដងទៀតគឺគ្រាន់តែយកទៅធ្វើជាកណាត់ជួសស្បែកជើងយើងនេះមិនបានយកទៅពាក់អេស្រីល្ងងណែកូនណានិយាយម្ដងទៀតអីនិយាយម្ដងទៀតអីខាងនិយាយម្ដងទៀតថៃលេងថៃលេងរឿងឯងឆ្លាងអីអ្ហ៎រឿងមើលគាត់តែជាតិយ៉ាងឯងហ្នឹងវាមានបញ្ហាយើងមិនចង់ឆ្លោះគ្នាជាមួយនឹងមនុស្សស្រីដែល អត់តម្លៃដូចជានាងនេះស្រីល្ងងចង់មកហ្នឹងណាសាទីនេះមនុស្សច្រើនណាណាខួតយើងទៅអេសាលីនអូភ្លេចប្រាប់មួយទៀតរបស់ខ្លះហេវាអត់ស័កសមជាមួយនឹងខ្លួនយើងទេយើងបានសាក់ប្រែវារួចហើយ ឃើញថាវាអន់ពេកអន់គួចធុញមើលទៅសម្រែសម្រែតែម្ដងនេះដូចជានាងអញ្ចឹងណាត្រូវចាំថានាងគ្រាន់តែជាមនុស្សស្រីម្នាក់ដែលចាំពាក់របស់សពពីយើងតែប៉ុណ្ណោះអញ្ចឹងហើយកុំធ្វើខ្លួនឯងនេះវាគ្រាន់បើខ្លាំងពេកព្រោះវាគួរឲ្យ ជួយមើលថែគេឲ្យបានល្អផងណាព្រោះគេគូអាណិតខ្លាំងណាខ្ញុំកំពុងតែឈឺចាប់វេទនា ខ្ញុំនឹងថាខ្ញុំកំពុងរងឯតែខ្ញុំត្រូវតែរងមមហើយដើរទៅមុខខ្ញុំជឿថាដំណោះស្រាយមានឆ្លើយ វាគឺជារូបភាពហាងកាហ្វេនិងប្លង់មួយចំនួនរបស់យកទៅលក់ឲ្យដោះស្រាយតាមទៅអ្នកទាំងអស់គ្នាថ្ងៃហ្នឹងចង់ញ៉ាំអីញ៉ាំមើលចាំយើងអ្នកភេអូខេខ្ញុំជឿគឺពីបងបានបងក៏ជាជឿចាំដែរណាពីនេះសាឃើញបើនេះសាឃើញក៏ល្អដែរដើម្បីឲ្យដឹងថាពួកយើងស្រឡាញ់គ្នាដឹងថាគ្នាស្រឡាញ់ហើយប៉ុណ្ណាចុះបើសិនហើយមានអីម្បាក់ចិត្តកុំភ្លេចប្រាប់គ្នាចាក់ឆ្នាំមកយើងណា ខ្ញុំចង់បានឡានជិះតខ្លួនស្អែកហ្នឹងនេះសានេះជាឡានបាយត្រូវអត់ហ្នឹងឯងឡានរបស់យើងតំទិញថ្មីតាតែឡាននេះដូចជាថោកជាងរបស់មេតានេះសា campo